វីដេអូនេះឧបត្ថម្ភដោយមីហល9កម្រិតរសជាតិពិសេស មានទីតាំងស្ថិតនៅភូមិក្ដលក្រោមឃុំទលូងស្រុកមេមត់ខេត្តត្បូងឃ្មុំនិងមានលក់ភេសជ្ជៈគ្រប់មុខ Thank you.